លោកអ្នកនាងជាទីមេត្រីមិញកាបិចិន្តាតូចចិត្តរឿងគេមើលរំលង លោកគួចខេវិនតបផាំងផាំងកម្ពុជាតារាចម្រៀងមិញកាបិចិន្តាបានរក្សាភាពល្បីល្បាញនៅក្នុងអាជីពសិល្បៈរយៈពេលជាង20ឆ្នាំមកហើយដែលកន្លងមកអតីតអ្នកចាត់ការទូទៅរបស់ហងមាសលោកអិនទីតូបានអះអាងថាអ្នកនាងជាតារាចម្រៀងសំឡេងមួយគ្មានពីរនៅកម្ពុជា។ ប៉ុន្តែបច្ចុប្បន្នតារាចម្រៀងថ្មីរះមុខច្រើនទៅធ្វើឲ្យការគ្រប់គ្រងលើតារាចម្រៀងរៀមច្បងមួយចំនួនហាក់បែកខ្ញែកខ្លះខណៈដែលអ្នកនាងមេងកែពេជ្ជិន្ដាក៏នៅតែបន្តចេញច្រៀងសម្ដែងតាមបណ្ដាកម្មវិធីទាំងឡាយគ្រប់ខេត្តក្រុងដូចមុនដដែលជាមួយនឹងការរក្សារូបសម្រស់បានក្មេងជាងវ័យតែនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរអ្នកនាងពេជ្ជិន្ដា ហាក់តូចចិត្តដែលអ្នកដឹកនាំកម្មវិធីសិល្បៈខ្លះបែរជាមើលរំលងនាងក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្តនិង SEA Games ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទើបអ្នកនាងចេញសារនៅលើ Facebook ហើយអ្នកលេងបណ្ដាញសង្គមមានការជជែកវែកញែកគ្នាពាក់ព័ន្ធជាមួយរឿងនេះជាមួយគ្នានេះដែរអ្នកនាងមេងកែពេជ្ជដាបានធ្វើការប្រមានចំចំទៅលើបុរសម្នាក់ដែលជាអ្នកលក់អនឡាញមាន Facebook ថាអេងលីប៉ូក្រោយលោកបានធ្វើការបញ្ចេញយោបល់ទាក់ទងនឹងការលើកឡើងរបស់អ្នកនាង។ រឿងគេបំភ្លេចក្នុងព្រឹត្តិការណ៍ធំពីរផ្សេងគ្នានោះហើយអ្នកនាងចិន្តាយល់ថា ការលើកឡើងរបស់យុវជនរូបនោះគឺជាការប្រមាថប៉ះពាល់ដល់កិត្តិយសនាងយ៉ាងខ្លាំងនិងស្នើសុំឲ្យបរិះនោះសុំទោសលុបលាងកំហុសនិងធ្វើកិច្ចសន្យាជាលាយលាអក្សរចំពោះមុខអ្នកច្បាប់ជាសាក្សីបើមិនអញ្ចឹងទេអ្នកនាងមិនព្រមជាដាច់ខាត ហើយរឿងនេះមិនបញ្ចប់នៅត្រឹមនេះឡើយ។ យ៉ាងណាគិតមកត្រឹមរសៀលថ្ងៃទី19មេសា2023នេះគេនៅមិនទាន់ឃើញបុរសដែលមាន Facebook ឈ្មោះអេងលីប៉ូបានចេញសុំទោសអ្នកនាងមេងកេបចិន្តាជាលើកទី2ឡើយខណៈដែលអ្នកនាងចិន្តាក៏រក្សាភាពស្ងៀមស្ងាត់ប៉ុន្តែអ្នកនាងបញ្ជាក់ច្បាស់ច្បាស់ហើយថាអត់ព្រមបញ្ចប់រឿងនេះជាដាច់ខាត ក្នុងករណីបុរសនោះមិនសុំទោសនឹងធ្វើកិច្ចសន្យាជាលាយលក្ខអសរជាមួយនឹងអ្នកច្បាប់អ្នកនាងនឹងប្តឹង។ លោកគួចខេវិនអតីតអគ្គនាយករងប៉ុស្តិ៍ CTN CTV និង ETV បានមាន ប្រសាសន៍ថា ជា ធម្មតា ជាការជ្រើសរើសតារាចម្រៀងឲ្យចូលរួម ជាកិត្តិយសនៅក្នុងកម្មវិធីណាមួយជាលក្ខណៈជាតិអន្តរជាតិឬលក្ខណៈឯកជនក៏ដោយគឺអាស្រ័យលើអ្នករៀបចំកម្មវិធីដែលអនុលោមតាមសំណូមពររបស់ទស្សនិកជន ហើយសមស្របតាមការនិយមចូលចិត្តរបស់ស្រទាប់យុវវ័យដែលចូលរួមភាគច្រើនក្នុងកម្មវិធីនោះ។ ចាស់តាមចាស់ក្មេងតាមក្មេងបើនិយាយអំពីការនិយមក្នុងសិល្បៈគឺមហាជនទស្សនិកជនចូលចិត្តអ្វីដែលថ្មីប្លែកនិងស្របពេលតាមកលៈទេសៈឬតាមខ្លឹមសារនៃកម្មវិធីនីមួយៗប៉ុន្តែទោះយ៉ាងណាក៏ដោយក៏ខ្ញុំយល់ថាការទទួលបាននៅអ្វីដែលថ្មីប្លែកសម្បូរបែបក៏ដោយគេក៏ពុំក៏បីបំបត្តិចោលបំភ្លេចចោលនៅអ្វីដែលធ្លាប់ធ្វើឲ្យយើងល្អ យើងល្បីយើងមានមោទនភាពក្នុងសិល្បៈជាតិពីមុនពីមុននោះមកទេបើពុំដូច្នោះទេទោះយើងបាត់បង់កិត្តិយសបាត់បង់មោទនភាព បាត់គេដំណើរស្នាដៃសិល្បៈនោះរាប់បញ្ចូលទាំងតារាតារាដែលធ្លាប់មានស្នាដៃនោះផងដែរប្រទេសជិតខាងគេផ្ដល់កិត្តិយសដល់តារារៀមច្បងរួចគេផ្ដល់តម្លៃឲ្យតារាមានស្នាដៃថ្មីថ្មីរួចគេរំលេចតារាមានទេពកោសលដែលជាពន្លកស្នងមរតកបន្ត ដូច្នេះវាបានផ្ដល់វេទិកាសិល្បៈរបស់ពួកគេមានគ្រប់រសជាតិគ្រប់ការនិយមស្របតាមស្រទាប់វ័យទាំងអស់បើក្រឡេកមកមើលជ្រុងមួយនៃការរៀបចំចាត់ចែងកម្មវិធីសិល្បៈនៅស្រុកយើងនាពេល បច្ចុប្បន្នកុំថាឡើយចំពោះតារាចម្រៀងតារាសម្ដែងសូម្បីតែអ្នកផលិតអ្នកដឹកនាំដែលមានសញ្ញាបត្របទពិសោធន៍មានស្នាដៃមានជំនាញមានទេពកោសល្យល្អយ៉ាងណាក៏ដោយបើកាលណាគ្មានខ្សែ គ្មានទយោនោះក៏គេមើលមិនឃើញគេមិនស្គាល់ដែរហេតុដូច្នេះហើយទើបសិល្បៈរបស់យើងបាត់អត្តសញ្ញាណបាត់ប្រលឹងគ្មានវិញ្ញាណរលាយពណ៌សម្បោមិនសូវគេស្គាល់